សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយនឹងខ្ញុំម្ដងទៀតហើយនៅមុខម្ហូបពិសេសមួយមុខទៀតគឺផាឡូវទាចង់ដឹងថារបៀបធ្វើយ៉ាងណាតោះទៅទស្សនាទាំងអស់គ្នាឥឡូវនេះយើងមកចាប់ផ្ដើមមើលគ្រឿងផ្សំរបស់ផាឡូវទាតើមានអ្វីខ្លះដំបូងមានទា សម្រាប់ទាផងដែរបងប្អូនអាចរើសយកទាកប៉ាក៏បានទាសំពៅក៏បានប៉ុន្តែនាងខ្ញុំថ្ងៃនេះជ្រើសរើសយកទាកប៉ាទាមេចំនួន2ក្បាលហើយគ្រឿងផ្សំបន្តទៀតមានដូចជា ស្លឹកខ្ទឹមមួយដុំឈើអែមផ្កាច័ន្ទខ្ទឹមសអំបិលប៊ីចេងរ៉ូឌីស្ករត្នោតទឹកស៊ីអ៊ីវខាប់ទឹកស៊ីអ៊ីវទឹកត្រីនិងប្រេងខ្យង ដំបូងយើងត្រូវលីងឈើអែមនិងផ្កាច័ន្ទឲ្យមានក្លិនឈ្ងុយបន្តិចសិនរួចហើយយើងចាប់ផ្ដើម ដាក់ស្ករត្នោតស្ករត្នោតខ្ញុំដាក់ចំនួន3ស្លាបព្រាបាយរួចហើយយើងកូរវាឲ្យឡើងក្រហមបន្តិចបន្ទាប់មកដាក់ស្លឹកខ្ទឹមចូលខ្ទឹមស ឈើអែមនិងផ្កាច័ន្ទរួចហើយបន្ថែមជាមួយនឹងប៊ីចេងកន្លះស្លាបព្រាកាហ្វេរ៉ូឌីកន្លះស្លាបព្រាបាយទឹកស៊ីអ៊ីវខាប់1ស្លាបព្រាបាយទឹកស៊ីអ៊ីវចំនួន2ស្លាបព្រាបាយប្រេងខ្យង2ស្លាបព្រាបាយកូរឲ្យសព្វរួចហើយយើងដាក់ទាចូល បងប្អូនអាចប្រែទៀននេះចុះឡើងចុះឡើងរាងក្រហមបន្តិចរួចហើយបងប្អូនអាចគ្របទុកឲ្យដាច់ទឹកព្រៃបន្តិចសឹមបើកម្រពៀនឡើងចាក់ទឹកបន្ថែម សម្រាប់ទឹកនេះផងដែរបងប្អូនអាចដាក់ឲ្យច្រើនបន្តិចរួចហើយទុករងាស់ឲ្យយូរដើម្បីឲ្យទាផុយល្អសម្រាប់ការរងាស់នេះផងដែរបងប្អូនអាចរងាស់ទៅតាមទាខ្ចីនិងចាស់រងាស់តតែផុយល្អទៅយើងដាក់ចោល ឥឡូវនេះទារបស់យើងឃើញថាផុយហើយប៉ុន្តែទឹករបស់វានៅរាងច្រើនបន្តិចអញ្ចឹងនាងខ្ញុំទុកឲ្យរាងរីងទឹកបន្តិចទៅលើកវាចុះទារបស់យើង បានឆ្អិនរួចរាល់ហើយចំណែកក្លិនវិញក៏ឈ្ងុយណាស់ដែរអញ្ចឹងតោះយើងនាំគ្នាទៅញ៉ាំជាមួយគ្នា ទារបស់យើងបានឆ្អិនរួចរាល់ហើយយើងចាប់ផ្ដើមកាប់ដាក់ចានរួចហើយអាចញ៉ាំជាមួយនឹងទឹកជ្រលក់ទឹកជ្រលក់របស់ទានេះផងដែរនាងខ្ញុំជ្រើសរើសយកទឹកជ្រលក់សៀងដើម្បីធ្វើការជ្រលក់ជាមួយនឹងសាច់ទាអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់